ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរនាងខ្ញុំមានមុខម្ហូបមួយមុខចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាគឺពោះគោទឹកប្រហុកគ្រឿងផ្សំរបស់ពោះគោទឹកប្រហុក មាន ដូចជាពោះគោបន្លែស្រស់ប្រហុកអំបិលប៊ីចេងស្ករត្នោតម្ទេសគល់ស្លឹកសណ្តែកដីលីងក្រូចឆ្មាដំបូងយើងដាក់ដាំទឹករួចហើយដាក់គល់ស្លឹកចូល ដាក់ពោះគោចូល ហើយថែមអំបិលបន្តិចដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់រួចហើយទុករយៈពេល30នាទី ឬក៏លើនឹងទៅតាមពោះគោចាស់ឬក៏ខ្ចីឥឡូវនេះយើង ចាប់ផ្ដើមធ្វើទឹកប្រហុករបស់យើងដំបូងយើងត្រូវកច្រាមប្រហុក ប្រហុកនេះផងដែរបងប្អូនអាចជ្រើសរើសយកប្រហុកដែលល្អប្រហុកសាច់ដែលមានរសជាតិឆ្ងាញ់ដំបូងយើងត្រូវចិញ្ច្រាំប្រហុកឲ្យម៉ត់បន្ទាប់មក បងប្អូនអាចដាក់ជាមួយនឹងម្ទេសខ្ទឹមសខ្ទឹមក្រហមដែល បានលីង រួចបុកទុកចិញ្ច្រាំចូលគ្នាឲ្យម៉ត់ បន្តមកទៀតនេះខ្ញុំនឹងបន្ថែមជាមួយនឹងត្រប់ស្រួយចំនួន2ផ្លែ យើងអាចហាន់វាឲ្យល្អិតល្អិតរួចហើយចិញ្ច្រាំចូលគ្នាជាមួយនឹងប្រហុកនោះឲ្យសព្វបន្ទាប់ពីចិញ្ច្រាំវាឲ្យសព្វហើយ បងប្អូនអាចយកវាទៅដាក់ចានដើម្បីលាយគ្រឿងឥឡូវនេះយើងដួសដាក់ចាន រួចហើយដាក់អំបិលថែមបន្តិចប៊ីចេងបន្តិចស្ករត្នោតហើយច្របល់ចូលគ្នាឲ្យសព្វរួចហើយលាយជាមួយនឹងទឹកក្តៅអ៊ុនៗសម្រាប់ទឹក ផងដែរបងប្អូនកុំយកក្តៅពេកកាលណាក្តៅពេកអាចធ្វើឲ្យប្រហុក យើងអត់សូវខាប់ល្អទេរួចហើយច្របាច់ខូចឆ្មាចូល រួចហើយយើងបន្ថែមជាមួយនឹងជីវែងបន្តិចសណ្តែកដីបុកបន្តិចហើយអ្វីដែលផ្លេចមិនបានគឺគល់ស្គ្រី និងម្ទេសហាន់ដើម្បីបង្កើតរសជាតិទឹកប្រហុកយើងឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ថែមទៀត។ បន្ទាប់ពីយើងបានធ្វើទឹកប្រហុករួចរាល់ហើយឥឡូវនេះពោះគោរបស់យើងក៏បានឆ្អិនរួចរាល់ផងដែរឃើញថាផុយល្មមអាចញ៉ាំបានអញ្ចឹងយើងចាប់ផ្ដើមរៀបចំហាន់ជាចំណិតតូចៗដើម្បីដាក់ចានសម្រាប់ញ៉ាំផងដែរ ឥឡូវនេះពោះគោដែលនាងខ្ញុំបានចំអិន បានឆ្អិនរួចរាល់ហើយបងប្អូនអាចសាកល្បងធ្វើនៅផ្ទះបានបើសិនជាមានចម្ងល់អីអាច comment នៅខាងក្រោមហើយកុំភ្លេចចុច like និង share អរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូថ្មីៗនៅសប្តាហ៍ក្រោយទៀត។